playing on max. I'ma keep it going till there ain't nothing left. Going till there ain't nothing. Keep it playing on max. I'ma keep it going till there ain't nothing left. Entertainment នឹងមានការរៀបចំកម្មវិធី And Year How You Event Concert ចូលរួមទស្សនាដោយសេរីនិងមានការចាប់រង្វាន់ជាច្រើនកម្មវិធីនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យទី18ខែធ្នូឆ្នាំ2022ចាប់ពីម៉ោង2រហូតដល់ម៉ោង5ល្ងាចជួបជាមួយខ្ញុំបាទ Bobo ក្រុម OMG ជួបជាមួយនឹងនាងខ្ញុំ Mina ជួបជាមួយនឹងខ្ញុំ Jenna និងតារាប្រចាំរបស់ផលិតកម្ម TV Entertainment ផងដែរក្រុមរំ Forever និង One Time ជាមួយនឹងក្រុមតៃក្វាន់ដូខ្មែរនិងក្រុមរំដែលមកពីសាលាអន្តរជាតិ Daniel ដែលមានទី ស្ថិតនៅ CKCC Hall ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញឬក៏ UPP ពួកយើងបានរៀបចំការសម្ដែងពិសេសជាច្រើនអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នា